الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين نبينا محمد وعلى آله وصحبه أجمعين اللهم زدنا علما وارزقنا فهما الحمد لله ចឹងនៅក្នុងរាត្រីថ្ងៃនេះរាត្រីថ្ងៃនៅក្នុងរាត្រីនេះយើងនឹងបន្តនៅ មេរៀនរបស់យើងនៅក្នុងគីតាបដែលនិយាយអំពីហុកុំច្បាប់អ៊ីស្លាមដែលនៅថ្ងៃនេះគឺយើងចូលដល់បាបសិហ្វាតុលវូឌូអញ្ចឹងយើងនៅក្នុងគីតាបតហរ៉ោះដដែលការសម្អាតដែលយើងកំពុងតែនិយាយអំពីការសម្អាតការសម្អាតណាជីសហើយប្រភេទនៃណាជីសដែលយើងបានលើកឡើងកាលពីសប្តាហ៍មុននៅថ្ងៃនេះ យើងបន្ត ចាប់ដើមចំណុច1គឺ ចំណុចសំខាន់ឬក៏លក្ខណៈលំអិតនៃការសម្អាតអំពី hadas តូចចឹងដល់ពេលដែលយើងមាន hadas តូច គឺយើងសម្អាត ដោយការយកទឹកសម្បោះយ៉ាងចឹងនៅថ្ងៃនេះយើងនឹងលើកឡើងនៅ bab sifatul wudu babu sifatul wudu ណាចំពោះ ដែលបញ្ជាក់អំពីរបៀបយកទៅសម្បោះយ៉ាងអញ្ចឹងអ៊ូឡាម៉ាអ៊ីស្លាមរបស់យើង បានយកចិត្តទុកដាក់ខ្លាំងមែនទែនពាក់ព័ន្ធទៅនឹងការធ្វើអ៊ីបាដាតនេះតែតែបញ្ជាក់នៅស៊ីហ្វាត់របៀបណារបៀបយកទៅសម្បោះយ៉ាងរបៀបសម្បោះយ៉ាងរបៀបតាយ៉ាមុំរបៀបតែទៀតរបៀបសាឡារបៀបធ្វើហាជីឡាក់ឡាក់ អញ្ចឹងនៅក្នុងអ៊ីបាដាតនីមួយនីមួយតែតែមានកត់ត្រានិងសរសេរដើម្បីអប់រំដល់សាសនិកអ៊ីស្លាមអំពីរបៀបនៃការធ្វើអ៊ីបាដាតឲ្យបានត្រឹមត្រូវដោយសារតែការធ្វើអ៊ីបាដាតវា មានសារៈសំខាន់ខ្លាំងណាស់កាលបើយើងធ្វើខុសពីរបៀបរបស់វាមានន័យថាអល់ឡោះអត់ទទួលយកការធ្វើអ៊ីបាដាតត្រូវតែមាន ការអ៊ីខ្លាសលិលឡាហ៊ីតាអាឡាធ្វើដើម្បីអល់ឡោះស៊ុបហានហ៊ូវតាអាឡា ហើយធ្វើឲ្យត្រូវទៅនឹងរបៀបដែលអ៊ីស្លាមចង់បានចឹងយើងមិនចេះចេះធ្វើតបីតម្បាអត់ដឹងទីរំបានឬក៏ចេះតែធ្វើតតគ្នាតាមគ្នាតាមគ្នាដែលអត់ដឹង ពីប្រភពច្បាស់លាស់នោះទេជាពិសេសពាក់ព័ន្ធទៅនឹងការយកទៅសម្បោះយ៉ាងពាក់ព័ន្ធទៅនឹងការសម្បោះយ៉ាងទឹកសម្បោះយ៉ាងសំខាន់ណាស់បើទឹកសម្បោះយ៉ាងសំខាន់ ប្រសិនបើយើងសម្បោះយ៉ាងហើយយើងយកទឹកសម្បោះយ៉ាងអត់សះអញ្ចឹងទឹកសម្បោះយ៉ាងរបស់យើងក៏អត់សះដែរអញ្ចឹងឲ្យយើងយកចិត្តទុកដាក់នៅពេលដែលយើងស្រឡាញ់ការសាឡាត់យើងទៅព្យាយាមយកទឹកសម្បោះយ៉ាងឲ្យត្រឹមត្រូវអញ្ចឹងថ្ងៃនេះយើងនឹងលើកឡើងនៅមសអាឡាទី32វានោះគឺទី1អីគេនិតបំបត្តិហាដិស ឬនីតវូឌូដើម្បីសាឡាតឬផ្សេងពីនេះអញ្ចឹងចំណុចទី1គឺនីតដោយសារតែយកទៅសម្បោះយ៉ាងជាអ៊ីបាដាតមួយដូច្នេះនៅពេលដែលយើងចាប់ដើមចាំបាច់ត្រូវមាននីតណាហើយនីតនីតថាយ៉ាងម៉េចយកទៅសម្បោះយ៉ាងនីតថាម៉េចណារកដល់យ៉ាងនីតថាម៉េចបាទចង់ឲ្យទៅស្ដាយយ៉ាង ចឹងអញយកទៅសម្បះយ៉ាងចាមានអ្នកនៀតផ្សេងមានហ្នឹងឯងមាននៀតថាម៉េចយកទៅយ៉ាងដល់ដងអើឡងនៀតទៅទេអរសុំមិនម្ដងបបាក់នៀតម៉េចយកទៅសម្បាយអានៀតថាម៉េចហ៎អញយកទៅសម្បាយយ៉ាងចាចឹងណាចា ថាលឺគាត់ថាលឺបានបកាយបាន4បកាណានេះយកទឹកសម្បាយ៉ាងយើងនេះណាយើងយកទឹកសម្បាយ៉ាងយើងចង់យកទឹកសម្បាយ៉ាងយើងមាននេះយ៉ាងហ៎យើងនេះថាយ៉ាងម៉េចនឹងថាម៉េចវាថាយ៉ាងណា ចាមើលតតចំនេះថាម៉េចលើកអាទេសតូចឬមានលើកអាទេសតូចទៀតយ៉ាតាមពិតបំបត្តិ Hades យ៉ាចឹងនៅក្នុងចំណុចទី1ក៏ដែរមើលច្បាស់នៀតបំបត្តិ Hades លើកអានឹងភាសាចាស់ពីដើមយើង raf al raf al hadath លើក Hades ចេញពីខ្លួនយើងបានន័យថាបំបត្តិ Hades លើកឯងមិនលើកលើកបានន័យថាម៉េចលើកលើក Hades ចោលខ្លួនដល់ទៅម៉េចហ៎យ៉ាលើក Hades រាប់ពេញពេញអត់យល់អញលើក Hades លើកយ៉ាងម៉េច Hades អញ្ចឹងមានន័យថាជាត្រង់ភាសាខ្មែរបំបត្តិ Hades យើងនៅមាន Hades តូចយើងយកទឹកស្បាយហ្នឹងចិត្តរបស់យើងទៀតបំបត្តិ Hades ហ្នឹង ឬក៏បញ្ជ្រះហៅថាស្ទូចឬក៏បំបត្តិហៅថាស្ទូចក៏បានឬជាថាម៉េចឬមានវុទុដើម្បីសាឡាត់អញយកទៅសម្បាយ៉ាងចឹងតែម្ដងអញយកទៅសម្បាយ៉ាងយកទៅសម្បាយ៉ាង កណ្ដាលអល់ឡោះចឹងតែម្ដងឬផ្សេងពីនេះបានថាអាចនៀតផ្សេងពីនឹងទៀតប៉ុន្តែ វាផាផាលដែលមានន័យពាក់ព័ន្ធបង្ហាញឲ្យយើង ដឹងថាយើងនឹងកំពុងតែយកទៅសម្បាយ៉ាងចា ចឹងអត់បញ្ហាទេនាងនឹងឲ្យមានក្រិតក្រមរបស់វាទេនាងនឹងប្រែថាគោលបំណងនាងណាអលកសតគោលបំណងដែលយើងចង់យើងចង់អីគេយើងចង់ទៅយកទៅសម្បោះយ៉ាងយើងឲ្យដឹងក្នុងខ្លួនយើងថាយើងកំពុងតែយកទៅសម្បោះយ៉ាងយើងទៅយកទៅសម្បោះយ៉ាងនាងនឹងបែងចែកកុំឲ្យយើងយើងលៀងដៃលៀងជើងលៀងធម្មតាមួយយើងដើរពីណាមកប្រឡាក់ប្រឡាក់ជើងអីហ៎លៀងដៃលៀងជើងលៀងដៃលៀងជើងហូរលំមុខផង តែបើក្នុងន័យដែលលាងដើម្បីសម្អាតធម្មតាមកវាប្លាក់ភួនហ្នឹងអត់មានអត់មាននឹកក្នុងចិត្តថាដើម្បីឲ្យទឹកសម្បោះយ៉ាងវាអត់កើតទឹកយ៉ាងទេហើយបើយើងទៅលាងបើយើងអត់មាននៀតដើម្បីទឹកសម្បោះយ៉ាងក៏អត់កើតទឹកសម្បោះយ៉ាងដែរតោះតែយើងនៀតថាដើម្បីយកទឹកសម្បោះយ៉ាងយល់ទេចឹងនៀតនៀតបំបត្តិហាដេសដោយតក់ថាមិនក៏បាននៀតដោយថាដូចឡងថាយកអញយកទឹកសម្បោះយ៉ាងចឹងក៏បានណាអឺហើយនៀត គឺជាលក្ខខណ្ឌរបស់អាម៉ាល់ទាំងអស់លក្ខខណ្ឌយល់ទេលក្ខខណ្ឌយ៉ាយើងអានគតាភាសាខ្មែរយកផ្លែតិចណាបើភាសាអារ៉ាប់ឡាយូកន្លែងនេះគេហៅថាសារ៉ាត់សារ៉ាត់លិសិហតអាម៉ាល់សារ៉ាត់សះសម្បោះយ៉ាងសារ៉ាត់សាទឹកសម្បោះយ៉ាងយើងរួមអាម៉ាល់ទាំងអស់សារ៉ាត់វាចង់ឲ្យសះតលតែមាននៀតយ៉ាសារ៉ាត់ហ្នឹងប្រែថាលក្ខខណ្ឌ អាម៉ាលីបារ៉ាទាំងអស់ចង់ឲ្យអល់ឡោះទទួលយកតើមាននៀតថាធ្វើអាម៉ាលនឹងមាននៀតណាធ្វើអីក៏ត្រូវការនៀតដែរទាំងការសម្អាតនិងផ្សេងពីការសម្អាតក្តីមិនថាឡើយយកទឹកយ៉ាងមិនថាឡើយងូតទឹកយនុបអីទៀតសម្បោះយ៉ាងតែបើច្រាស់ណាយេអត់ចាំបាច់នៀតទេច្រាស់ណាយេអត់ចាំបាច់នៀតទេយ៉ាអញ្ចឹងចាំបាច់ត្រូវនៀត យោងទៅលើប្រសាសន៍របស់នប៊ីសល្លោះអាឡៃវសឡាំថាអ៊ីនណាម៉ាលអាម៉ាលូប៊ីននីយ៉ាតវ៉ាអ៊ីនណាម៉ាលីគុលលីមរីអ៊ីមម៉ាដាវ៉ាមានន័យថាម៉េចជាការប៉ុណ្ណេះទង្វើទាំងឡាយកើតឡើងដោយសារនិតអាម៉ាល់អាម៉ាល់អ៊ីបាដាតរបស់យើងអាម៉ាល់អ៊ីបាដាតរបស់យើងអាចកើតទៅបានជាអាម៉ាល់អ៊ីបាដាត តលតែមានអីគេនិតតលតែមាននិតហើយចំពោះបុគ្គលគ្រប់រូបគឺទទួលបានទៅតាមអ្វីដែលគេនិតហ្នឹងយើងនិតធ្វើអ្វីយើងបានហ្នឹងហើយណាបើយើងមករៀនចេះណានិតចង់យល់និតចង់ចេះយើងបានចេះបើយើងមកចេះនិតដើម្បីសុបាយយើងបានត្រឹមតែសុបាយទេយើងអត់បានស្នាប់អត់យកចិត្តដាក់អត់បានដែរអញ្ចឹងអញ្ចឹងយើងអាចយល់នោះថាអ្វីហៅថានិតហ្នឹង នាតមានថាគោលបំណងចង់ចេតនាចង់ចេតនាគោលបំណងតែចង់កាតនាតអូខេអញ្ចឹងនេះចំណុចទី1របៀបយកទៅសម័យអង្គចាប់ដើមមុនគេគឺនាតចឹងទេដោយសារគាត់យើងមូដៃអាវមួយអីទៅកន្លែងហ្នឹងតើណាចិត្តរបស់យើងទៅកន្លែងហ្នឹងទៅធ្វើគេទៅយកទៅម្យ៉ាងគេហ៎អញទៅយកទៅម្យ៉ាងទៅដល់នាត បន្ទាប់ពីនៀនហើយចាប់ការទឹកតាប់អីធ្វើគេមុនបងទី2គឺប៊ីស្មិលឡាត្រូវសូត្រប៊ីស្មិលឡាចាប់ដើមនៀនហើយចាប់ដើមទៅប៊ីស្មិលឡាមុនទាំងអស់ចើគឺសូត្រប៊ីស្មិលឡាណាប៊ីស្មិលឡាយើងនិយាយពីរបៀបទាំងសុណាត់ទាំងហ្វាឌូទាំងរុកុនឲ្យវាចូលគ្នាទាំងអស់របៀបដែលសំរុំត្រឹមត្រូវអូខេអាចំណុចទី1ក្រោមប៊ីស្មិលឡាតាមទី2ទី1ខាងលើ ទី2ខាងក្រោមទី3ទី4តនេះចឹងហើយទី3លាងបាតដៃ3ដងបន្ទាប់ពីយើងនៀតប៊ីស្មិលឡាហើយយើងធ្វើម៉េចលាងបាតដៃ3ដងបាតដៃមិនមានន័យថាលាងតែបាតដៃទៅខ្នងដៃទៀតណាអើចាំទួនឧទាហរណ៍ទួន ទុនទុនចាំឧទាហរណ៍ទៀតឥឡូវយើងមើលយើងមើលឲ្យយល់មួយចំណុចចំណុចសិនណាយល់នោះចំណុចចំណុចសិនចាំយើងឧទាហរណ៍ឲ្យមើលអូខេទី3បន្ទាប់ពីលាងដៃហើយយើងត្រូវខ្ពុលមាត់ស្រូបទឹកចូលច្រមុះ3ដងដោយប្រើទឹក3ក្បង់បានន័យថាហេតុអីបានយើងលាងដៃមុននឹងខ្ពុលមាត់ដោយសារដៃយើងអាចនឹងប្រឡាក់យើងយើង កាន់អីកាន់អីខ្លះនេះអាចនឹងប្រឡាក់អញ្ចឹង មុននឹងយើងយកទឹកដាក់ចូលមាត់យើងពុលមាត់យើងត្រូវលាងដៃស្អាត3ដងសិនហើយបានពុលមាត់ដាក់ទឹកឲ្យពុលមាត់ហើយស្រូបទឹកចូលច្រមុះមានថាដាក់ទឹកចូលច្រមុះហើយចេញវិញដាក់ទឹកចូលច្រមុះយើងចេញវិញ3ក្បងគាត់ថាបើបងចឹងមកពាក់ដាលពុលមាត់ដល់សល់ពាក់ដាលដាក់ចូលច្រមុះហើយយើងចេញមកវិញឃើញទេអាហ្នឹង3ដង បន្ទាប់មកលាងមុខ3ដងក្រោយពេលលាងដៃហើយគួលមាត់ហើយគឺចាប់ដើមលាងមុខហ៎អត់មានលាងអីទៀតទេលាងមុខណាលាងមុខ3ដងហើយមុខនេះយើងដឹងហើយថាមុខហ៎អ្នកឡាយកទៅយ៉ាងលុបចឹងលុបខ្វាច់ខ្វាច់ចឹងខ្វាច់ខ្វាច់ចឹងអត់សែណាទៅយ៉ាងណាញោមដល់លុបអញ្ចឹងអញ្ចឹងអត់សែមិនបានអត់សែវាអត់សពຂ្នាតរបស់វាຂ្នាតរបស់វាគឺដល់ត្រជានេះដល់ត្រជានេះ ក្រោមនេះដល់ជានេះណាអញ្ចឹងបើលុបប៉ុណ្ណឹងតែប៉ុនយើងលុបមុខធម្មតាហ្នឹងអត់ដល់គៀនចេះទេណាអត់ដល់គៀនចេះទេអត់សះទេຂະຫນາດបើយប់ដែលត្រូវលៀងការបើលៀងអត់ដល់ຂະຫນາດរបស់វាអត់សះទេទឹកសម្បោះយ៉ាងសំខាន់ណាចាលៀងមុខ3ដងខាងលើពីកន្លែងដោះសក់ដល់ដល់ក្រោមចង្ការនេះហើយតិចហ្នឹងតិចនេះតឹងរបស់វានឹងរង្វង់មុខលៀងមុខចំនួន3ដងចា តោះមកលាងដៃទាំងពីររហូតដល់ចង្គួយដៃ3ដងលាងដៃទាំងពីរបន្ទាប់ពីលាងមុខលាងដៃអានេះយើងយើងធ្លាប់រៀនយើងអនុវត្តរាល់ថ្ងៃយើងស្រួលណាលាងដៃនេះគឺសុនណាវាចាប់ដើមពីចុងម្រាមរហូតទៅចង្គួយដៃអញ្ចឹងណាទិសដៅនៃការលាងវ៉ៃឌីគុំអ៊ីលមរ៉ាហ្វិកលាងដៃ ពីចុងរហូតដល់ជាមួយដៃគេហៅនៅក្នុងកូរ៉ានរហូតដល់ជាមួយដៃអញ្ចឹងទិសដៅរបស់វាគេឲ្យលៀងពីចុងមករៀងទៅចប់មិនសួរថាចប់បើឡិនចាក់វិញចេះមកវិញបានអត់ចាក់វាច្រាស់មកវិញលៀងពីជគួយមកចុងវិញអាហ្នឹងក៏បានដែរអត់បញ្ហាទេគាត់ថាសុនដាវាត្រូវរឿងវាគឺលៀងពីចុងទៅជគួយដៃតែអ្វីដែលសំខាន់គឺលៀងអសពបរិវេណមកជគួយដៃនេះទៅខាងចុងដៃគឺមាន រាប់ទាំងអង្គុយដៃមិនមែនថាត្រឹមនេះត្រឹមអាហួរអាស្រួចនេះមកនេះមកកលាក់ចេះមកនេះមកនេះអានេះខ្លះមូដៃអាវនេះណាមូដៃអាវមួយអាវប៉ុណ្ណឹងប៉ុណ្ណឹងប៉ុណ្ណឹងលៀងមកអង្គុយមកអង្គុយអញ្ចឹងថាណាដាក់ឲ្យឲ្យដល់ហ្មងបើប៉ុណ្្នឹងដល់ហ្មងអាហ្នឹងបានអស់ຂະຫນាតរបស់វាយីកុំបថុយយកទូនរបស់យ៉ាងហេឡាច់ទឹកអាវដៃប្រឡាក់ដៃអាវអីអត់ទេ លាងឲ្យសពឲ្យដល់កន្លែងព្រោះក្រៅពីទឹកសម្បាយហាងយើងសាហើយនោះវាជាសញ្ញាភ្លឺចែងចាំងនៅថ្ងៃកញ្ញាម៉ាត់ដែលនប៊ីចំណាំថាអ៊ូម៉ាត់របស់គាត់គឺមានពលឺនៅមុខដៃជើងចាំងចាំងស្អាតដោយសារតែការយកទឹកសម្បាយហាងក្រោយមកទៀតជូតក្បាលចំណុចទី6តាមពិតទី7ណាជូតក្បាលដោយចាប់ដើមពីខាងពីផ្នែកខាងមុខនៃក្បាល ណាផ្នែកខាងមុខក្បាលផ្នែកណាហ៎មានថ្ងាស់ទេមិនពីចាប់ដើមពីថ្ងាស់ចាប់ដើមផ្នែកខាងមុខក្បាលក្បាលចាប់ពីកន្លែងដោះសក់គឺក្បាលចាប់ដើមផ្នែកខាងមុខរហូតដល់ផ្នែកខាងក្រោយនៃក្បាលដល់ឯណាដល់ខាងក្រោយដល់ក្រោយនេះពីមុខទៅដល់ក្រោយដោយប្រើដៃទាំងពីររបស់គេអញ្ចឹងជូតក្បាលប្រើដៃពីរអាហ្នឹងអាហ្នឹងរបៀបយកទៅសម្អាង ដែលមានបញ្ជាក់ក្នុងហើយនេះត្រឹមត្រូវជូតដោយដៃទាំងពីររបស់គេបន្ទាប់មកជូតត្រឡប់ទៅកន្លែងចាប់ដើមខាងមុខវិញណាជូតដៃទាំងពីរពីពីពីខាងដើមទៅដល់ខាងក្រោយហើយជូតត្រឡប់ពីខាងមុខមកវិញចំនួនមួយដងគត់ហេតុអីបានបានក្បាលជូតម្ដងព្រោះក្បាលនេះដាក់ទឹកសើមសើមដាក់ទឹកលាងទេដៃលាងលាងដើម្បីឲ្យជ្រះ បីដងដល់ក្បាលឲ្យមានទៅជ្រះហើយអានោះជូតជូតយកសាសនៅក្នុងមាត់ថាប់សាវអ៊ីគឺសុណាត់ឲ្យ3ដងដដែលប៉ុន្តែនៅក្នុងមាត់ថាប់ផ្សេងគឺជូតម្ដងទេអញ្ចឹងណាអញ្ចឹងនៅក្នុងហាឌីសនប៊ីដែលបញ្ជាក់អំពីរបៀបយកទស្សបោះយ៉ាងគឺបង្ហាញឃើញថាជូតតែម្ដងវ៉ាម៉ាសាហាប៊ីរ៉ាស៊ីវ៉ាហ៊ីដាជូតក្បាលរបស់គាត់ម្ដងញ៉េដៃ3ដងដៃជើងអី3ដងប៉ុន្តែក្បាលជូតម្ដង ដោយសារតែក្បាលគឺលាងដាក់ទឹកឲ្យជោគទេគាត់ដាក់ដៃដៃដាក់ទឹកឲ្យសើមយើងជូតចឹងទេជូតចឹងទេតែដៃជើងត្រូវលាងដើម្បីគូម្ដងវាឲ្យជ្រះអញ្ចឹងនៅក្នុងកូរ៉ានដៃជើងមុខគេប្រើភាសាថាលាងដល់ក្បាលនេះវ៉ាំសាហូប៊ីរូស៊ីគុំប្រើភាសាថាជូតចឹងលាងឲ្យជូតនឹងខុសគ្នាចឹងហើយបានឃើញថាវាមានការបែងចែកដៃពីគ្នានឹងចាតមកទៀត អីគេបន្ទាប់មកយកតែពេលដល់ក្រោយហើយបន្ទាប់មកយកដៃចង្អុលទាំងពីរបញ្ចូលក្នុងត្រចៀកទាំងពីររបស់គេដៃចង្អុលណាបញ្ចូលក្នុងត្រចៀកអញ្ចឹងហ៎ហើយជូតត្រចៀកដោយមេដៃអញ្ចឹងអាដៃចង្អុលចូលក្នុងត្រចៀកអាដៃមេជូតខាងក្រៅណាអានឹងរបៀបជូតក្បាលណា ចឹងយើងកុំយកអាជូតអាជូតតក់តក់ចឹងអាហ្នឹងអត់ត្រូវសុនណាស់ទេអត់ត្រូវសុនណាស់ទេសួរថាចុះបើបើអាប៉ើងគំពេឲ្យដាក់អញ្ចឹងហ្នឹងសះអត់សួរបើចូលក្នុងរង្វង់ក្បាលថាមេធាបអ៊ីម៉ាំឆាប់អ៊ីសះអាហ្នឹងអាចបានមកសះអញ្ចឹងណាប៉ុន្តែគាត់មិនមែនមានន័យថាត្រូវនឹងសុនណាស់ទេតែអាចត្រឹមបានមកសះអញ្ចឹងចង់ឲ្យត្រូវនឹងសុនណាស់របៀបពិតប្រកបគឺជូត ដូចអ្វីដែលរាយការណ៍អំពីក្បួនខ្នាតយកទៅសម្បាយ៉ាងរបស់នប៊ីគឺប្រើដៃទាំងពីរជូតទៅលើក្បាលហើយនឹងត្រចៀកយល់ទេចៅមកចឹងមកហើយត្រឡប់មកវិញហើយដៃចង្អុលហ្នឹងចូលហ្នឹងដៃមេជូតខាងក្រោយហ្នឹងណាអានេះរបៀបរបស់វាដែលត្រឹមត្រូវសាហាវជាងគេណាដែលត្រឹមត្រូវ ក្រោយមកទៀតលាងជើងទាំងពីររបស់គេជាមួយនឹងផ្នែកគោលចំនួន3ដងអីគេផ្នែកគោលខ្ញុំស្គាល់ផ្នែកគោលទេអត់ស្គាល់ទេណាគាត់ហ្នឹងគេអីគេផ្នែកគោលហ៎ផ្នែកជើងឯងភាសាខ្មែរអាស្តង់ដារគេគេហៅផ្នែកគោលដែរអាផ្នែកជើងយើងហៅក្រៅអញ្ចឹងហៅក្រៅបន្តថាចឹងហៅក្រៅផ្នែកជើងហើយនោះភាសាស្តង់ដារផ្នែកគោល លាងឲ្យធ្វើម៉េចឲ្យលើខាងលើផ្នែកផ្នែកគោលលាងដែរណាផ្នែកជើងលាងដែរណាលាងទាំងផ្នែកជើងដែរណាអញ្ចឹងដល់ដល់ឲ្យលើផ្នែកជើងបន្តិចបានចូលទាំងផ្នែកជើងហ្នឹងបានវិសាសយ៉ាចឹងនេះគឺជារបៀបយកទៅសម្បាយ៉ាងឥឡូវចាប់ដើមបាទទួនទួនឧទាហរណ៍មួយឧទាហរណ៍មួយបាទអ ចាប់ដើមមុនបងគឺនេតនេតយកទៅសម្បាយ៉ាងអឺនេតយកទៅសម្បាយ៉ាងហើយបន្ទាប់ពីនេតយើងសូត្រថាប៊ីស្មិលឡាចឹងនំៗទៅសម្បាយ៉ាងអត់មានឌូអាអីកំពុងយកហ្នឹងអត់មានទៅសូត្រអីក្រៅពីប៊ីស្មិលឡាទេមានតែប៊ីស្មិលឡាពេលចាប់ដើមហ្នឹងហើយលៀងអត់មានសូត្រអីទៀតទេអត់មានសុនណាឲ្យសូត្រអ៊ូឌូប៊ីឡាអ៊ូឌូប៊ីឡាមិនឆៃតោះដល់រ៉ាជីមប៊ីស្មិលឡាហ៊រ៉ាម៉ានរ៉ាហ៊ីមអីណាឌូអាអីណាអត់មានទេណាមានពេលចាប់ដើមប៊ី ប៊ីស្មិលឡាពេលចាប់ដើមហើយចុងបញ្ចប់គឺឌូអាអស្ហាឌូអាឡាអ៊ីឡាហ៊ីឡឡោះវ៉ាឌូឡាឆារីកាឡាផ្សេងវិញឌូអាក្រោយទឹកសម្បាញ់ហ្នឹងអញ្ចឹងតោះចាប់ដើមទីមួយយើងនៀតនៀតយ៉ានៀតនៀតហើយសូត្រថាប៊ីស្មិលឡានៀតនៀតនៅក្នុងចិត្ត à, Yeah. Dạ. Bismillah. Hey, thưa cái cá má nó dễ hỏi mấy nhân. ok ok này à, chân à, tờ tờ là cài cá à, bismillah ok លាងដៃប្រអប់ដៃបាទបាទដៃពូមាត់3ដងបាទដៃអរទេបាទដៃក្បងអឺអរណាយ៉ាងបាទដៃក្បងដៃយកទៅលាងបាទ ờ rồi mình mấy đầu thì một tùy một cái này đừng quên bay đầu nữa mà quán thì quán bay qua đó bay đó chú đây đang bóc đó lại nên cái khôn là các cái khôn nó là đó là lại như chắc lại thao ra đây này dạ. Dạ. đây này ở sập à dạ. Ừ, ừ. rồi nè à nó à, bị giặt đây nè nó nó xây xây đâu chặt ờ, chặt dạ, dạ, dạ. lừa liên tay thì luôn vậy vậy đó đám ấy cho nên có mình dễ là tha lên thì dọc đáy luôn ដាក់ដាក់រមណីទៅអញ្ចឹងចាតែខ្ញុំមកឡាកាតែវាបានទេបើឡាកាយើងចាក់នឹងស្គាល់ណាចាក់នឹងស្គាល់អារមណីហើយយើងស្រួលនេះអូខេជប់តែឡាកាយកខ្ញុំអានចូលទៅច្រឡោះនេះយកអានខ្ញុំអានខ្ញុំអានបើចឹងចាក់ចាក់វាទៅអានមកចឹងយកអានទៅបោះ ok ờ trong đó cứ đầy đầy đá đầy đó mấy đó còn đó nè ờ cô rồi đó là của chuyên môn ờ chúng ờ, ta đi ờ mình tiếp tao món đi bảy p mình bảy lon này ướp miếng trong đó tao món lúc tay đến mua đi tích lúc tay mấy á còn ờ, quăng đi sờ lô oi sao sao mấy ờ, này យកចូលកុំឲ្យទៀតបើសិនមកហើយគឺបំណត់ស្បាត់ទេ lên trường hay không lên trường không ok hai liền trường ok ở ờ, còn <coughs> okay អូខេអញ្ចឹងអឺហាំឌីឡាអរគុណដល់ទួនដែលបានបញ្ចេញកាយវិការដល់កោះបាយណាដល់លះបើបើអត់បាននិយាយអត់លះទៀតគឺទៅបានលះអញ្ចឹងលះនោះវិញលះអស់ណាឡងណាអឺចំណុចឆ្កងដល់ពេលណាដែលយើងចំណុចឆ្កងចំណុចសំខាន់ដល់ពេលណាដែលយើងរៀនដឹងច្បាស់ពីរបៀបយើងធ្វើតាមរបៀប យើងទទួលស្គាល់ថាពីមុនមកយើងធ្វើជួនកាលខ្លះតាមទំនៀមទម្លាប់តតគ្នាអញ្ចឹងណាហើយជាក់ស្ដែងមានបងប្អូនមួយចំនួនគាត់ថាលៀងសុណាត់យកតែមុនមកគាត់លៀងលៀងដៃលៀងមកជោកមកជោកជើងហើយមកសាសិនគាត់ថានឹងលៀងសុណាត់វា មានទេលៀងសុណាត់ម្ដងអស់មកសាហើយបបកសាថ្មីដល់ទៀតបាននៀតមុនមកគាត់លៀងអត់តនៀតទេណាលៀងសុណាត់ដោមរៀមដៃរៀមជើង ចន្លោះដៃញីពុកចង្កាលាងដល់ដល់ជួយដៃលាងដៃហើយលាងលុបមុខឲ្យស្អាតគាត់ថាអានឹងលាងសុណាត់ហើយបានគាត់ចាប់ដាក់ប៊ីស្មិលឡាហើយនៀតណាវៃទូអីចឹងណាហើយប៊ីស្មិលឡានៀតបាននេះអត់ទេអត់ចាំបាច់ធ្វើពីសាចឹងទេយើងនៀតហើយទៅដល់ប៊ីស្មិលឡាចាប់ដើមលាងដៃរបស់យើងណាចន្លោះម្រាមដៃស្អាតហើយចាប់ដើមពុលមាត់ពុលមាត់ជប់ទៅចំមក3ដងលាងមុខយកឲ្យស្អាតតែម្ដងលាងយកហើយដៃដល់ជង្គួយដៃចឹងមកចឹងមក ហើយជូតក្បាលដូចមិញហើយលាងជើងហើយដោះចន្លោះចន្លោះរៀបជើងសម្រាប់ឲ្យបានសពទឹកសពអាហ្នឹងគឺយកស្អាតហើយប៉ុណ្ណឹងយ៉ាហើយនៅក្នុងទីតានេះគឺអត់បាននិយាយអំពីសារ៉ាត់សាសទេសារ៉ាត់របស់វាដែលសូមរំលឹកអ្វីដែលសំខាន់ហ្នឹងគឺទឹកស្អាតអត់គឺទឹកណាជីសយកទៅយ៉ាងទឹកស្អាតណាហើយអឺមួយទៀតគឺបំបត្តិអ្វីដែលខាត់ខាំងទឹកហ្នឹងការពេលទឹក ដែលអត់ដល់ស្បែករបស់យើងបើសិនទឹកហ្នឹងវាសិនបោះហ្នឹងប្រឡាក់ហើយมันអាចឲ្យទឹកប៉ះស្បែកយើងបានទេដូចជាឆ្នាំលាបផ្ទះចាអីហ្នឹងអានេះយើងបកចេញសិនហើយបើស្រីស្រីឆ្នាំកញ្ចក់ឆ្នាំកញ្ចក់ហ៎ឆ្នាំកញ្ចក់ស្រីស្រីឆ្នាំកញ្ចក់ហ្នឹងគឺលាងវាចេញចកដៃចកជើហ្នឹងកាលណាលាបអាហ្នឹងយកសញ្ញាសាសទេយល់ទេតែឥឡូវគេមានឆ្នាំកញ្ចក់គេអាលាបហើយបកចេញអញ្ចឹងណា ប្រើអាហ្នឹងល្អ brand តិចកុំឲ្យបាក់លៀងអាហ្នឹងបាក់យកទាំងយ៉ាងយ៉ាធ្វើម៉េចអាហ្នឹងការពារមែនតើយ៉ាហើយមួយទៀតណាអឺលេលេកាលណាដាក់ក្រាស់តិចតលៀងឲ្យច្បាស់តិចព្រោះមុំមុំអាហ្នឹងជាតិប្រេងណាយល់ទេលៀងអ្នកលៀបលេតែឡោះប្រើលេទាំងអស់ហ្នឹងបើសិនជាដាក់លេរាងក្រាស់តិចឲ្យឆាប់សហ្នឹងរាងក្រាស់តិចអាហ្នឹងពេលយកទៅម្យ៉ាង ដល់ដោះវាជ្រះតិចបើមិនចឹងទេដាក់ស្រោចមកមកហ្នឹងវាជាតិជាតិជាតិខ្លាញ់ជាតិប្រេងចឹងទឹកវាអត់បានចូលសពស្បាយដែរអើអានោះបញ្ហាដែរណាអញ្ចឹងលេងដាក់មកមកទៅយ៉ាឥឡូវថ្ងៃនេះគឺថាយើងបញ្ចប់នៅក្នុងពីរបីចំណុចទៀតទេនៅក្នុងការរៀបរាប់បាញ់មិញនេះគឺមាន fardu របស់វាដូចខាងក្រោម fardu អីគេ fardu យកទៅសម្បោះយ៉ាងណា អឺលាងមុខម្ដងលាងចំនួនម្ដងបានថាលាងអាម្ដងម្ដងនោះហ្វរទូវ៉ាយិបតែលើកទី2លើកទី3នោះសុណាត់ដល់ទេហើយម្ដងគេគិតថាមួយសពចាក់ម្ដងបើអត់តសពគេដាក់មួយសពហ្នឹងម្ដងម្ដងហ្នឹងគឺហ្វរទូលើសពីហ្នឹងគឺសុណាត់អនុវត្តតាមលំដាប់ដោយដែលអល់ឡោះបានលើកឡើងនៅក្នុងអល់កុរអានលំដាប់ដោយ យកទៅញ៉ាំចាប់ដើមពីលៀងមុខហើយលៀងដៃលៀងដៃហើយជូតក្បាលជូតក្បាលលៀងជើងអត់អាចធ្វើបិច្រាស់បានទេតែតរលៀងមុខហើយជូតក្បាលហើយបងឲ្យវាខ្លីចិត្តគ្នាលៀងមុខចឹងហើយជូតក្បាលមកយកហើយចាំលៀងដៃហើយលៀងជើងហើយបិច្រាស់ចឹងទៅបានទេអត់បានទេពីព្រោះអល់ឡោះនិយាយនៅកូរ៉ានថាម៉េចយ៉ាអាយុហលឡាឌីនអាម៉ានូអ៊ីដាគុំទុំអ៊ីឡាសឡាហ្វហ្សិលូវូយូហាគុំវ៉អៃឌីយ៉ាគុំអ៊ីឡាលម៉ារ៉ាហ្វិកវ៉ាំសាហ៊ូបិរអ៊ូស៊ីគុំវ៉ារជូលាគុំអ៊ីឡាលកាបាអ៊ីន ឲ្យអ្នកដែលមានអ៊ីម៉ានពេលពួកអ្នកចង់សបោះយ៉ាងទៅលៀងមុខរបស់អ្នកណាបងស៊ូលូវូយវូយូអគុំទៅលៀងមុខរបស់អ្នកហើយលៀងដៃរបស់អ្នកទាំងពីររហូតដល់ជំងួយដៃហើយជូតក្បាលរបស់អ្នកហើយលៀងជើងដល់នៅជើងអញ្ចឹងអល់ឡោះនិយាយតាមដាប់ដោយទី1មុខទី2ដៃទី3ក្បាលទី4ជើងយើងធ្វើតាមលំដាប់ដោយអញ្ចឹងកាលណាយើងធ្វើបច្រាស់អត់សះទេ ធ្វើបច្រាស់ហ្នឹងគេហៅថាខុសអីគេខុសតរទីបណាតាមលំដាប់លំដោយភាសាខ្មែរយើងហៅថាលំដាប់លំដោយមិនមេរៀនពីដើមតោះគេហៅគេតរទីបឲ្យមានតរទីបតរតបមិនហៅតរតបតរទីបតរទីបនោះអត់សូវយល់ទេយ៉ាតណៃទេណាគាត់គាត់មានហើយគាត់ហក់ទឹកព្រមហ្នឹងណាអត់បានទេអត់សាសទេយ៉ាអត់មានរៀនហើយហក់ទឹកព្រមអត់សាសហ្នឹងយកជំនាញអត់សាសទេបើមួយទឹកយនុបសាស មួយទឹកជំនប់បានអត់សពតែមាននេះឲ្យហក់ទុកអាងភ្លុកអីយកទៅយ៉ាងដែរអត់ទេចឹងអានឹងគេហៅតារទីបលំដាប់ដោយហៅតារទីបតារទីបបើមិនអាតារតឹបយល់ជាងតាមតារតឹបដល់មិនមិនតារតឹបអត់សូវយល់បើកតឹបយល់ជាងចឹងហ៎បើកតឹបយល់វិញហ៎អត់មានតារទីបយើងហៅតារតឹបតារទីប ទៅលំដាប់លំដោយភាសាខ្មែរហ្នឹងថាតាលំដាប់ដោយកុំធ្វើបច្រាស់ធ្វើបច្រាស់ឬក៏អត់ណាមុនបានទេប៉ុន្តែករណីដៃទាំងពីរធ្វើស្មើគ្នាក៏បានលៀងឲ្យឆ្វេងមុនក៏សះលៀងស្ដាំមុនក៏សះតែវាអត់មានបានប៉ាឡាសុណាត់អញ្ចឹងណាសុណាត់គឺចាប់ដើមលៀងពីខាងស្ដាំហើយលៀងខាងឆ្វេងដៃជើងដែលមានគូគូហ្នឹងលៀងខាងស្ដាំមុនបន្ទាប់មកលៀងខាងឆ្វេងតែបើថាមិនថាអត់ទេជិលដាក់ខាងឆ្វេងមុនចាំលៀងស្ដាំទាំងយ៉ាងយើងយើងថាសះក៏ប៉ុន្តែវាខុសអាសុណាត់ អាតារទីបហ្នឹងវាអត់បានប្រាសុណាត់វាមិនខុសតារទីបទេខុសក្បួនព្រោះនប៊ីគឺចង់ឲ្យចាប់ដើមពីខាងស្ដាមុនចំណុចទី3មិនឲ្យដាច់កំលៀតពីការលៀងអវយវៈមួយ ទៅអវយវៈមួយទៀតដោយមានកំលៀតរយៈពេលវែងបានថាពីលៀងមុខទៅលៀងដៃកុំឲ្យងំយូរពេកតែបើពុលមាត់ឲ្យលៀងមុខហើយលៀងដៃហើយ ណាទេទូរស័ព្ទមកដកទូរស័ព្ទនិយាយថាឡូនេះឡូមកណាមកណីហើយចាប់ដាក់ទៅវិញហើយជូតក្បាលតទៀតយូរអញ្ចឹងអត់បានទេគេដាច់ទេដាច់មួឡាបានថាតោធ្វើតាមលំដាប់ដល់ហើយជាប់ជាប់គ្នាកុំឲ្យឃ្លាតពីនេះយូរពេកកម្លាំងងំយូរពេកណាអញ្ចឹងលាងពីអវយវៈមួយលាងមុខហើយតមកលាងដៃលាងដៃជូតក្បាលជូតបាលាងជើងតតាម របៀបលំដាប់ដោយរបស់វាឲ្យបានជាប់ជាប់គ្នាកុំឲ្យគម្លាតដាច់ពីគ្នាយូរពេកដូចថាមិញណាឥឡូវនិយាយទូរស័ព្ទពី3នាទីហើយបានមកលៀងតអរិយអានឹងលៀងសាថ្មីបន្តទៅគេថាដាច់ដាច់វល់អញ្ចឹងលៀងសាថ្មីបន្តណាអញ្ចឹងនេះគឺជារបៀបយកទិសរបស់យ៉ាងហើយសង្ឃឹមថាយើងបានយល់ហើយព្រោះអត់អត់ពិបាកទេព្រោះយើងធ្លាប់អនុវត្តហើយខ្ញុំមានឃ្លីប បង្ហាញអំពីការយកទិសសម្បល់យ៉ាងអនុវត្តផ្ទាល់ណាអ៊ីនសាអល់ឡោះចាំដាក់ចូលក្រុមនេះគេដូចមានមិនមិនឃើញនៅក្នុងក្រុមហ្នឹងចាំដាក់ចូលរបៀបយកទិសសម្បល់យ៉ាងអនុវត្តផ្ទាល់ទៅតាមអ្វីដែលយើងបានលើកឡើងនេះអ៊ីនសាអល់ឡោះយ៉ាអញ្ចឹងឯនឹងសូមសម្រាប់ប៉ុណ្ណេះសិនសប្តាហ៍ក្រោយយើងតមេរៀនទៀតតកតងទៅនឹងជូតលើស្បែកជើងឬក៏ស្រោមជើងឬក៏រុំរបួសយ៉ា هذا وبالله التوفيق والهداية والسلام عليكم ورحمة الله وبركاته